តើប្រវត្តិសាស្ត្រនឹងវាត្រូវដើរជន់ដាននឹងដដែលដដែលប្រមាណលើកទៅបានប្រជាប្រដ្ឋខ្មែរក្រមនឹងភ្ញាក់ខ្លួនណាយើងដាក់ជាសំណួររបៀបនេះ បើបើតាំងខ្លួនថាជាកូនចៅរបស់អ្នកខ្មែរក្រមតើគួរជន់ដានប្រវត្តិសាស្ត្រខុសឆ្គងនឹងដដែលទៀតឬមួយយ៉ាងម៉េចចង់ធ្វើជាអ្នកតស៊ូពិតប្រកបឬមួយក៏ចង់ធ្វើជាអ្នកតស៊ូខ្លាំងខ្លាយបើបងប្អូនមិនតន់បាន Subscribe នៅ Channel KK CCTV នេះ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 បណ្ដឹងណាណាលិខិតបណ្ដឹងប៉ុន្តែមុននឹង មាន លិខិតបណ្ដឹងអឺគូកប3មានផោះតាងមួយចំនួនដែលយើងទៅសុំការងារនៅកន្លែងណាធ្វើឬមួយក៏ការបញ្ឈប់តែខ្ញុំគណៈមិនមិនរំពឹងថា ការបញ្ឈប់ការងារហ្នឹងគេមានចេញលិខិតស្នាមឲ្យទេគេអត់ចេញទេព្រោះយើងដឹងថាគេព្យាយាមបំបត្តិផោះតាង ទាំងគេទៅបំផិតបំភ័យទៅបង្ក្រាបឲ្យម្ចាស់សម័យដែលដែលទៅផ្ដល់ការងារឲ្យយុវជនប្រជា ប្រដ្ឋរបស់យើងទាំងប្រមាណហ្នឹងក៏គេនិយាយជាពាក្យទៅទេបងគ្រូណាដូចជាអ្នកនាងសុងចិន្តានឹងជាដើមទៅប្រាប់ម្ចាស់តែគាត់ធ្វើការហ្នឹងគឺថាកំអយយកគាត់ធ្វើការទៀត អញ្ចឹងហើយវាអត់មានផោះតាងទេវាអត់មានផោះតាងជាលិខិតស្នាមដូចយើងនៅនេះអញ្ចឹងទៅគេចង់ឲ្យយើងឈប់ពីការងារគេមាន lay off ជាលិខិតស្នាមអីគេឲ្យយើងដឹងមុនដឹងមុនប្រទេសដែលមានសិទ្ធិសេរីភាពអញ្ចឹងគេបង្ហាញហ្នឹងគេអត់មានលាក់លៀមអញ្ចឹងទេប៉ុន្តែជាទូទៅ នៅ ក្នុងប្រទេសកុំនេះវាអត់មានបន្សល់នៅផោះតាង ប៉ុន្តែថាយ៉ាងណាក៏ដោយសម័យខ្លួនហ្នឹងសរសេរជាលិខិតមកការຕົកសោកចិត្តនៅក្នុងពាក្យបណ្ដឹងរបស់ខ្លួនមានថ្ងៃខែត្រឹមត្រូវ ក្រុមហ៊ុនណា ដែលខ្លួនទៅធ្វើការអញ្ចឹងហើយម្ចាស់នឹងឈ្មោះអីហើយគេនិយាយយ៉ាងណាគឺថារាយរាប់ជាសាច់រឿងណាសរសេរជាសាច់រឿងហ្នឹងបាយការផ្ដាល់មកឲ្យចាស់ហត្ថលេខាហើយសូមពឹងឲ្យសហព័ន្ធផ្នែកកម្មជាក្រមហ្នឹងជួយ នាំរឿងទៅផងនឹងបញ្ជាក់អញ្ចឹងហើយយើងធ្វើការតាក់ទងដើម្បីទទួលបានព័ត៌មានសំខាន់ដោយហេតុថាវាបណ្ដឹងទាំងអស់មុននឹង យើង ធ្វើរបាយការណ៍ទៅជាទូទៅរបាយការណ៍យើងទៅនឹងគឺជាពាក្យបណ្ដឹងឯងណាបាយការណ៍ទៅ special reporter ទៅ human rights council ស្ដីពីការគៀបសង្កត់តាមសិទ្ធិស្មារតីដោយមិនមានផោះតាងបន្សល់មកឲ្យយើងហើយ អនុធ្លាក់ទៅក្នុងការងារដែលគេចោទប្រកាន់ថារដ្ឋនៃវៀតណាមនេះធ្វើការសងសឹកអញ្ចឹងបងគ្រូអញ្ចឹងដល់ធ្វើការសងសឹកទៅទោសរបស់ប្រទេសហ្នឹងវាកាន់តែសង្កត់បន្ថែមជាន់ថែមថែមទៅរដ្ឋវៀតណាមអឺប្រហែលជា មិនប្រថុយជាមួយនឹងការបាត់បង់សេដ្ឋកិច្ចក្នុងថ្ងៃអនាគតទេព្រោះប្រទេសគាត់គាត់ចង់បានមុខមាត់ យើងដឹងថារដ្ឋវៀតណាមនឹងចង់បានមុខមាត់ណាស់រដ្ឋថៃបាលយួននេះខំបង្បោកប្រាស់គេនៅលើសកលលោកនឹងការបោកប្រាស់របស់គេរបស់រដ្ឋវៀតណាមមកលើសកលលោកនឹងតាំងពីយួនសេរីយួនគុំនេះតាំងពីសម័យសង្គ្រាមជាមួយនឹងសេរីហ៊ុនគុំនេះមកនឹងគឺថាបោកប្រាស់គេតរហូតហ្នឹងអញ្ចឹងគេដឹងគ្រាន់តែល្បិចបោកហ្នឹងចាប់ផោះតាំងវាអត់បានបងគ្រូយើងធ្លាប់មើលនៅក្នុងរឿងភាពយន្តហុងកុងដែល ដែលការខិលខូចរបស់របស់ប្រជាពលរដ្ឋចិននៅហុងកុងហ្នឹងណាគឺធ្វើអីមិនបន្សល់ផោះតាងទេ ផលផោះតាងទេដែលក្រមប៉ូលីសមួយចំនួនដែលទៅបង្ក្រាបជនខិលខូចហ្នឹងណាហើយរដ្ឋាភិបាលកាលហ្នឹងនៅក្នុងហុងកុងហ្នឹងគេគេមានលេងអាជ្ញាធរហ្នឹងវាច្រើនប្រទេស នៅតាមឃ្លាំមើលភាពកាយផ្សេងផ្សេងក្នុងការអនុវត្តសិទ្ធិសេរីភាពអញ្ចឹងប៉ុន្តែពួកខិលខូចហ្នឹងក៏មានច្រើនអ្នកដែលភៀសខ្លួន ចេញពីក្រមប្រទេសកុម្មុយនីសទៅហ្នឹងក៏ច្រើនហើយអង្គើគឺថាស្មុកស្មាញជាច្រើនកើតឡើងនៅក្រុងហុងកុងហ្នឹងនៅកោះមួយហ្នឹងតែអញ្ចឹងទៅរឿងរាវហ្នឹងវាពិបាកចាប់ផោះតាំងដោយសារ គេមិនបន្សល់នៅទឹកតាំងជាលិខិតស្នាមឬមួយក៏ស្វ័យដំច្រំធាក់អីក៏គ្មានស្នាក់ស្នាមអីទាំងអស់គាត់នៅវាអាចធ្វើឲ្យក្រំនៅខាងក្នុងអញ្ចឹងទៅអញ្ចឹងយើងបានមានគេហៅថាប័ណ្ណពិសោធន៍ដែល ក្រមពួកប្រចាំប្រទេសនេះមានប័ណ្ណពិសោធន៍នៅក្នុងប្រទេសកុម្មុយនីសទាំងឡាយកាលពីប្រទេសកុម្មុយនីសមុននឹងជាងបែកឡើងទៅដួលរលំនោះ ក្រុមប្រទេសដែលដឹកនាំដោយរុស្ស៊ីនៅខាងអឺរ៉ុបខាងកើតមួយចំនួនហ្នឹងក៏មានរឿងហេតុអញ្ចឹងដែរដល់តែអញ្ចឹងទៅអ្នកដែលមានប័ណ្ណពិសោធន៍នៅក្នុងការតាមដានឃ្លាំមើល ក្រុមប្រទេសដែលបំពេញបំពេញទៅលើកតិកាសញ្ញាអនុសញ្ញារបស់អន្តរជាតិទាំងប្រមាណហ្នឹងគេលើកឡើងហើយយើងបានត្រឹមតែមានការចោតប្រកាន់ទេគាត់កាន់ ហើយដាក់បတ်សង្ស័យប្រជាប្រដ្ឋយើង មានមានផលលំបាកចឹងមែនហើយព្រះអង្គគ្រូដឹងដឹងថាគេធ្វើនឹងដើម្បីផលប្រយោជន៍អីទេ គឺគេចង់ឲ្យប្រជាប្រដ្ឋដែល មានសេចក្តីក្លាហានប្រឆាំងជាមួយគេនឹងរស់នៅទីនោះបានចាក់ចេញ ពីប្រទេសហ្នឹង ពួកអ្នកអំណាចផ្ដាច់ការដែលបំពេញអំពាននៅសិទ្ធិសេរីភាពហើយមានមនុស្សតវ៉ាហ្នឹងគេធ្វើចឹងឲ្យអ្នកនឹងបាត់សេរីភាពបាត់សេដ្ឋកិច្ចអត់មានអ្នករាប់អានចង់ធ្វើលិខិតស្នាមអីក៏គេមិនធ្វើឲ្យទាំងអស់អញ្ចឹងអស់សង្ឃឹមនៅ ក្នុងការទ្រាំរស់នៅក្នុងប្រទេសនឹងតទៅទៀតចេញមកខាងក្រៅដល់តែចេញមកខាងក្រៅសម្លេងតស៊ូវាពិបាកវាជាប្រយោលអញ្ចឹង ដើម្បីធ្វើការងារតតស៊ូតវ៉ាឲ្យមានប្រសិទ្ធភាពណាតអ្នកនឹងនៅក្នុងប្រទេសប្រជាពលរដ្ឋនឹងនៅក្នុងប្រទេសហើយរួមគ្នាគឺជាកម្លាំងមួយរឹងមាំមូលដុំគ្នាមូលផ្ដុំគ្នាទៅជាក្រុមមួយមានត្រង់ត្រេយច្បាស់លាស់បានធ្វើការតស៊ូនឹងមានប្រសិទ្ធភាពឲ្យបន្តស៊ូ 4 5នាក់តស៊ូ20 30នាក់100 200នាក់តស៊ូសម្រាប់ប្រជាប្រដ្ឋយើងរាប់លាននាក់អញ្ចឹង7 8លាននាក់អញ្ចឹងគឺគឺមាន រូបរាងតូចតូចតូចតាចហើយនឹងតិចតួចជាទីបំផុតគុនឃើញមើលខ្ញុំកណាថ្ងៃមុនឃើញខាងវត្តភ្នំសេកលោកឃឹមឃឹមហើយគូចៅតិការនឹងប្រកាសអឺ ពលរដ្ឋណានឹងនិយាយចំពោះខាងកុហកជាយុវជនទេមនុស្សប្រុសទេថាបើអត់មានការធ្វើហើយអស់លទ្ធភាពទ្រទ្រង់ជីវភាពរបស់ខ្លួនចង់មានចិត្តចូលពេញភ្នោះទៅវត្តនំសេកប្រមាណក៏ធានាពំពោះឲ្យដែរបោះនៅកន្លែងណាមិនបានទៅបោះកន្លែងនោះ ចឹងបើយើងគ្មានលទ្ធភាពយើងចូលជ្រកនៅក្នុងតំបូលនៃពុទ្ធសាសនា យើងអាចរស់បានប៉ុន្តែយើងទៅមកកន្លែងមួយដែលគេរៀបចំបើកផ្លូវឲ្យទៅណាដោយតែគេរៀបចំបើកផ្លូវឲ្យទៅខាងតំបន់ស្វាយតោងពីដើមចឹងបើកផ្លូវឲ្យទៅហ្នឹងមុនចូលវាយចូលពលពតហ្នឹងរុញប្លុកហ្នឹងចូលទៅមុនទៅបានគេចាប់ដើមវាយពលពតជាខាងក្រោយ ឲ្យទៅចូលរួមមួយក្រុមតមកណានឹងនឹងនឹងរបៀបគេរុញគេបើកច្រកអាបើកច្រកឲ្យយើងចូលតែម្ដុំទៅហើយបានគេរកវិធីប្រមូលកន្លែងនឹងតម្ដងខ្ញុំសង្កេតឃើញណាហើយបើសិនណាយើងបន្តធ្វើរបៀបហ្នឹងគេគៀងប្រមូលប្រមូលប្រមូលប្រមូលបើកទៅមកកន្លែងទៅក្រុមអ្នកតស៊ូមានសេចក្តីក្លាហានប្រមាណនៅម្ដុំហ្នឹងគេរកវិធីមួយដាក់ លាក់កំហុសទៅកន្លែងនោះភ្លាមហើយប្រមូលកន្លែងនោះយកតែម្ដងតម្រង់វាស្រងអស់ហើយបំបាក់ស្មារតីអ្នកកន្លែងនេះអស់បាន30ឆ្នាំ40ឆ្នាំឲ្យតទៅទៀតបានមានអ្នកងើបឡើងចឹងទៀតទៅអញ្ចឹងអាអាផែនការដែលគេទប់ស្កាត់លាយយើងឲ្យយើងភ្លេចអសរយើងភ្លេចភាសារបស់យើងហ្នឹង បើយើងបន្តរបៀបហ្នឹងធ្វើតែមួយមួយអញ្ចឹងលប៉េះលប៉ោះតណេះតណោះអញ្ចឹងទៅខេតឃ្លាំងនៅជញ័រពីវិនាកនៅឯម្ដុំខាងតឹងដេនោះម្ដុំម្ដុំខាងតឹងដេនោះខាងបេកុយតមើនអីចេះហ្នឹងហើយអាពីបញ្ញាអញ្ចឹង អឺនៅសឡងពីវិន័យទៅ នៅប្រះតពាំងខាងកញ្ចោងពីវិន័យនៅខាងទឹកមត់តំបន់លេងមាត់សមុទ្រនោះពីវិន័យទៅដុំខាងស្រះស្រីសោះប៉ោះនោះពីវិន័យទៅលប៉ែលប៉ោះអញ្ចឹងមិនចេញលទ្ធផលទេ តលតែប្រជាប្រដ្ឋនឹងនាំគ្នាយល់ដឹងឲ្យច្រើនហើយប្រមូលគ្នាលេចធ្លោមកជាដំកំភួនជារបៀបខ្មែរក្រមពីដើមមកណាថាឥឡូវយើងកំពុងតែស្រាវជ្រាវរកស្មារតីដើមរបស់ខ្មែរក្រមដល់ស្មារតីដើមនោះទៅបាត់ដោយសារគេពង្វក់គេលៀងណាលៀងសម្អាតខួរក្បាល គេថាគេថាគេភាសាយន្តគេហៅតៃអឺ តៃអាខួរក្បាលនេះឆ្នាំវាដាក់ឥឡូវវាដាក់ដាក់ឆ្នាំចិត្តសាស្ត្រលួងលោកលៀងខួរក្បាលតស៊ូនឹងចោលអស់ទៅអឺវាមិនងាយមានអ្នកមកយល់ដឹងអាកំបាំងនៅពីក្រោយនឹងច្បាស់លាស់ខ្ញុំមិនដឹងទូលដោយគុណរឿងមួយចឹងអឺ មានឯកសារមួយនិយាយអំពីការចូលទៅ រំដោះ ប្រទេសកម្ពុជា ឆ្នាំ1199អ79អឺមានរបាយការណ៍មួយថាខ្មែរក្រោមក្នុងការចូលទៅរំដោះប្រទេសកម្ពុជា ពីខ្មែរក្រហមនឹងខ្មែរក្រោមស្លាប់អស់40000នាក់ទីហេនខ្មែរក្រោមហ្នឹង អឺបាយការណ៍នឹងខ្ញុំកណាទៅទទួលបានហើយយើងពិនិត្យមើលនឹងគឺជាការឆ្លើយតបជាមួយនឹងកម្មាភិបាល ខ្មែរមួយចំនួនដែលថាខ្មែរយើងនឹងបំភ្លេចគុណរដ្ឋាភិបាលវៀតណាម ក្នុងពេលដែលគណៈបកគុំនេះនឹងគេជួយទៅរំដោះខ្មែរផុតពីខ្មែរក្រហមហើយគេនាំគ្នាមើលណា គេនាំគ្នាមើលនៅក្នុងកូនចៅរបស់បកជនបបកុំនេះហ្នឹងតើមានកូនចៅរបស់ពួកកុំមុនីហ្នឹងមួយម្នាក់ណាទេដែលទៅធ្វើពលកម្មនៅឯប្រទេសកម្ពុជាដល់មើលទៅអត់មានវាមានតែខ្មែរក្រោមវាមានតែអឺក្រមប្រជាប្រដ្ឋយួនហ្នឹងដែលមាននិន្នាការ ជាប់ជាមួយនឹងរដ្ឋាភិបាលសេរីពីដើមហើយគេយកកូនចៅពួកអ្នកអស់ហ្នឹងចូលទៅឲ្យធ្វើពលកម្មដបងទីហើយពួកគេទៅពីខាងក្រោយហ្នឹងអាកូនចៅអ្នកបកជនហ្នឹងអត់មានអ្នកណាមួយពលកម្មទេចឹងតើភាពខូខើប្រៃផ្សៃរបស់ពួកហ្នឹងមានកម្រិតណាដែលប្រជាពលរដ្ឋធម្មតាបច្ចុប្បន្នហ្នឹង នៅខាងកម្ពុជាក្រមយើងហ្នឹងទាំងខ្មែរទាំងខ្មែរកាត់យួនទាំងយួនកាត់ខ្មែរមួយចំនួនដែលអត់បាន ដឹងអារឿងអស់ហ្នឹងជំរឿរបស់ក្នុងហ្នឹងហើយគេឲ្យអ្នកទាំងអស់ហ្នឹងនាំគ្នាសិក្សាត្រឡប់ទៅវិញថានៅក្នុងភូមិនៅក្នុងឃុំ នៅក្នុងលេងស្រុកខេត្តរបស់ខ្លួនហ្នឹងអាអ្នកដែលបកជនឆ្អិនឆ្អៅរបស់គុំមនេះហ្នឹង មកពីខាងជើងនឹងតើមានកូនចៅរបស់វាចូលទៅធ្វើពលកម្មដែរឬទេថាអត់មានទេអញ្ចឹងវាយកអ្នកដែល ស្មើនឹងពួកអ្នកមានទោសប្រជាពលរដ្ឋផ្សេងផ្សេងទៅធ្វើពលកម្មជំនួសវាទាំងអស់អាការសិក្សាក្រោយក្រោយនេះតែយើងមើលទៅតាមអ្នកស្រាវជ្រាវដែលគេផ្ដល់យោបល់មកឲ្យយើង គេឲ្យពិនិត្យមើលប្រទេសរុស្ស៊ីដែលចូលទៅវាយយូក្រែនហ្នឹងគេឲ្យពីមើលតែឲ្យពីមេទាហានធំធំប្រហែលជាជាង100នាក់មកពីក្រុងមូស្គូជាជនជាតិរុស្ស៊ីពិតប្រកបទៅតន្ត្រីពីនោះអ្នកដែលធ្វើទាហានពលកម្មទាំងអស់ភាកច្រើនគឺជាជនជាតិភាកតិចជនជាតិដែលមិនមែនជាប្រជាប្រដ្ឋរុស្ស៊ីនោះទៅធ្វើពលកម្មនៅក្នុងប្រទេសយូក្រែន ការនិយាយពីរឿងនយោបាយមួយដែលវែងឆ្ងាយក្រុមប្រទេសមួយដែលមានបំណងធ្វើនៅការបល័យពូជសាសចំពោះប្រជាសាសមួយ ចំពោះក្រុមដែលប្រឆាំងជាមួយនឹងគេគេរុញឲ្យទៅស្លាប់ដោយក្រុមអ្នកនឹងមិនទាំងដឹងខ្លួន កូនចៅរបស់អ្នកនឹងជំនាន់ក្រោយទៀតមិនដឹងខ្លួនថាគេបញ្ជូនឲ្យទៅស្លាប់ដោយអត់ដឹងខ្លួននោះអញ្ចឹងហ្នឹង ចឹងយើងរំលឹកចំពោះអ្នកតស៊ូបច្ចុប្បន្ននេះអ្នកដែលធ្វើបាបខ្មែរគ្នាឯងអ្នកដែលយួនកាត់ខ្មែរអ្នកដែលខ្មែរកាត់យួនហើយព្យាយាមបំរើឲ្យគណៈបកគុំនេះមកបង្ក្រាបនៅការការទៀមទានៅសិទ្ធិសេរីភាពដែលស្របច្បាប់របស់ជនជាតិដើមខ្មែរក្រោមនេះឲ្យបានភ្ញាក់រលឹកដឹងខ្លួនថាខ្លួននឹងកំពុងស្ថិតនៅ ក្នុងដំណាក់កាលណាមួយនឹងនឹងចង់ផ្ដាំផ្ញើទៅអញ្ចឹង ឲ្យដឹងនៅការសិក្សាក្រោយក្រោយបំផុតនៅសម័យសង្គ្រាមនេះឲ្យគេយកមកប្រៀបធៀបនឹងសង្គ្រាមមុនមុនដែលមានរបៀបដូចបល័យពូជសាសបែបថ្មីមួយដែលយុវជន កំពុងតែពុលជាមួយនឹងការលៀងខួរក្បាលមិនអោយចងចាំនៅអតីតកាលរបស់ជំនួនចតាខ្លួននេះឲ្យបានដឹង ឲ្យភ្ញាក់លឹកខ្លះណាបងគ្រូអឺចូលទៅក្នុងហ្នឹងបន្តិចទេជាជាជាផ្នែកចិត្តសាស្ត្រជួយរំលឹកប៉ុណ្្នឹងទេហើយខ្ញុំកណាបន្តមកក្នុងទំព័រទី25ឃើញចំណុចនេះល្អក្រំដើដែរអានឹងជាចំណែកនៃអបសម្ព័ន្ធហើយខ្ញុំកណា សង្ឃឹមថាព្រះអង្គគ្រូបន្តពីថ្ងៃនេះនឹងបណ្ដែតនឹងបណ្ដែតណែឯកសារនឹងឡើងនៅក្នុងគេហទំព័ររបស់ណែ KKCC ទៅដើម្បីឲ្យយុវជនរបស់យើង ជាប្រដ្ឋយើងហើយនឹងប្រសង់នៅឯកម្ពុជាក្រមហ្នឹងលោកបានទាំងនៅប្រទេសកម្ពុជាឬមួយ ទីណា នៅលើសកលលោកសម្រាប់ជាប្រដ្ឋខ្មែរក្រមឲ្យបានអឺ ចម្លងយកឯកសារនឹងចេញយកទៅប្រើព្រោះឯកសារនេះកែសម្រួលថ្មីបំផុតដោយខ្ញុំកណាបទៀងផ្ទាត់ ផ្ទាល់ហើយប្រកេនមកហើយនឹងបានជូនទៅខាង VOKK ដែរនៅក្នុងកថាខណ្ឌទី2នៃទំព័រទី25គេនិយាយថាយើងខ្ញុំសូមក្រើនរំលឹករដ្ឋាភិបាលរបស់អេដាមនិងអបសុពន្ធណាបងគ្រូ យើងខ្ញុំសូមក្រានរំលឹករដ្ឋាភិបាលរបស់អាដាមផង ដែរអំពីការតាប់កិច្ចរបស់រដ្ឋាភិបាលនេះដោយមានចែងក្នុងមាត្រា15នៃកតិកាសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិ សេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ពាក់ព័ន្ធទៅនឹងសិទ្ធិរបស់ជនគ្រប់រូបក្នុងការចូលរួមជីវភាពវប្បធម៌គណៈកម្មការស្តីអំពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌នៅក្នុងមតិទូទៅលេខ21ឆ្នាំ2009របស់ខ្លួនស្តីអំពីសិទ្ធិចូលរួមជីវភាពវប្បធម៌ បញ្ជាក់ថារដ្ឋភាគីទាំងឡាយគួរចាត់វិធានការ ដើម្បីធានាថាការអនុវត្តសិទ្ធិក្នុងការចូលរួមជីវភាពវប្បធម៌ត្រូវតែទទួលបានការយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវអំពីគុណតម្លៃជីវភាពនៃខាងវប្បធម៌ដែលអាចមានជាសមូហភាពឬដែលអាចសម្ដែងចេញនិងអនុវត្តជាសហគមន៍ដោយឃ្លាវខ្លាអំពីសំណាក់ជនជាតិដើមទស្សនវិជ្ជាសមូហភាពនិង រឹងមាំនៃជីវភាពវប្បធម៌របស់ជនជាតិដើមគឺជារឿងដែលមិនអាចខ្វះបានចំពោះនិរន្តរភាពនៃពូជសាសន៍សុខុមាលភាពនិងការអភិវឌ្ឍពេញលេញនិងរួមបញ្ចូលទាំងសិទ្ធិលើដីធ្លីទឹកដីធនធានដែលពួកគាត់ជាម្ចាស់កម្មសិទ្ធិគ្រប់គ្រងត្រូវឬអាស្រ័យផលឬបានតាមបិន័យរបស់ពួកគាត់គុណតម្លៃនិងសិទ្ធិរបស់ជនជាតិដើមមានភាពពាក់ព័ន្ធគ្នាជាមួយគ្នាជាមួយនឹងជីដូនតារបស់ពួកគាត់ និងតំណែងនងរបស់ពួកគាត់ទៅនឹងធម្មជាតិដែលពួកគាត់បីត្រូវតែ ទទួល បានការយកចិត្តទុកដាក់ដោយការគោរពនិងកិច្ចការពារដើម្បីបង្ការកំអយរិចរិលរបៀបរបបរស់នៅបែបពិសេសរបស់ពួកគាត់ រួមទាំងមជ្ឈបាយរបស់ពួកគាត់នៅក្នុងការបន្តនិរន្តរភាពនៃពូជសាសន៍របស់ពួកគាត់ និងបង្ការកំអយបាត់បង់ធនធានធម្មជាតិនិងអត្តសញ្ញាណវប្បធម៌របស់ពួកគាត់ដូច្នេះរដ្ឋជាភាគីទាំងឡាយត្រូវតែចាត់វិធានការ ដើម្បីទទួលស្គាល់និងការពារសិទ្ធិរបស់ជនជាតិដើមក្នុងការធ្វើជាម្ចាស់អភិវឌ្ឍគ្រប់គ្រងនិងអាស្រ័យផលលើដីសមូហភាពទឹកដីនិងធនធានរបស់ពួកគាត់លើសពីនេះទៅទៀតរដ្ឋជាភាគីទាំងឡាយត្រូវគោរពផងដែរពីសិទ្ធិជនជាតិដើមផ្នែកបព្វធម៌និងបេតកភណ្ឌ និងសិទ្ធិក្នុងការរក្សានិងពង្រឹងទំនាក់ទំនងផ្នែកស្មាតអីរបស់ពួកគាត់ជាមួយដីធ្លីដូនតារបស់ពួកគាត់និងធនធានធម្មជាតិឲ្យទៀតដែលពួកគាត់ជាម្ចាស់កម្មសិទ្ធិគ្រប់គ្រងឬអាស្រ័យផលតាមបែបប្រពៃណីនិងមិនអាចខ្វះបានចំពោះជីវភាពអបថប់របស់ពួកគាត់ណានឹងសូមប្រកេនប៉ុណ្ណឹងអំពីការពាក់ព័ន្ធទៅដល់ករណីវប្បធម៌ដែលនឹងអាចកើតឡើងអឺនៅក្នុងពេលបន្តទៀត ព្រោះយើងជិតដល់ពេលចូលឆ្នាំហើយចូលឆ្នាំ គឺជាបិនៃវប្បធម៌មួយធំដែលអាចខ្វះបាន ហើយប្រជាប្រដ្ឋយើងវាតែងតែអឺមានការរងទុកយើងដឹងថាពិធីចូលឆ្នាំហ្នឹងវប្បធម៌ឥឡូវវាមានការរិះគន់ច្រើនវប្បធម៌រឿងចូលឆ្នាំហ្នឹងវាពាក់ព័ន្ធជាមួយវប្បធម៌ហើយឆ្លៀតពេលហ្នឹងរំលឹក ឥឡូវនៅក្នុងសង្គម Facebook នោះមានការរិះគន់គ្នាច្រើនណាស់ហើយតាមវត្តយើងមួយចំនួនឥឡូវលែងចង់ហ៊ាន សេសាខ្មែរទីបនអីផ្សេងផ្សេងណាគិតថាមិនដឹងដោយសារលៀបសការៈព្រោះសេជាភាសាយួនផ្សព្វផ្សាយអញ្ចឹងទៅបានគេដឹងច្រើន មានលៀបចូលច្រើនតាមវត្តមួយទៀត ជាទូទៅវាបាត់បង់នៅវប្បធម៌ហើយវាលាយពូជម្បោខ្លះព្រោះយើងប្រាថ្នាលាពេកឬមួយក៏ថាទូទៅជួនកាលគេប្រឡំគេលួងលោមឲ្យប្រឆោតឲ្យយើងប្រើភាសាយួនទៅថាស្រួលស្ដាប់គ្នាអីចឹងហើយយើងចិត្តតែចាញ់ឆោតឆោតគេទៅដល់ប្រើភាសានឹងយូរទៅយើងក៏ភ្លេចអស់មានអ្នកភ្លេចច្រើនអ្នកខ្លះមិនបានរៀនតាំងពីក្មេងនៅទីនេះខំប្រឹងរៀនចាស់ហើយខំប្រឹងរៀន រៀនអក្សរដើម្បីអានសភៅធរសូត្រធរសូត្រអីហ្នឹងខ្ញុំកណាមានការណិតសូត្រដែរថាអានេះជួនអីអា design អត់អ្នក design ទេណាអ្នក design ជួនអីយើងអត់ចេះ design ហ្នឹងអាផ្សារ poster ហ្នឹងដល់ពេលឲ្យយួនជួយ design ឲ្យយួនសរសេរ design សរយួនទាំងអស់ខ្មែរយើងអត់មានដល់ជួនអីវាមកពីហេតុចឹងដែរទៀតវាអាចមកពីពួកគាត់ហ្នឹងជួលគេ design បង្ហោះហ្នឹងដល់ពេលហើយយួនវាយអីទាំងអស់យួនសរយួនហ្នឹងវាអាច មានបញ្ហាយើងថាអញ្ចឹងក៏ថាបានប៉ុន្តែកិច្ចការធំធំបនបនបចុះសមាមិនមែនរឿងជួលគេឌីហ្សាញឲ្យគេមិនដែតឡើងតាមចិត្តអញ្ចឹងទេវាវាមិនអាចទេវាមិនត្រូវលើកលែងតែហៅថាភាសាស្រុកយើងគេថាឈិនឆៃណាឲ្យចេះតែឈិនឆៃចេះតែបដែតបដោយទៅចេះតែអអញ្ចឹងក៏បានដែរធ្វើមកឲ្យតប៉ុនយើងនឹងបានអធិកធមទៅចេះតែគិតអញ្ចឹងណា ដល់គិតអញ្ចឹងទៅវប្បធម៌យើងវាចាប់ផ្ដើមលខិលខាយើងវាហើយទៅភាសាយើងមិនបានដែរយើងចង់សេភាសាគេសេ ទៅសេមកផ្ទង់ផ្សេងពីក្រោមភាសាយើងទៅណាបណ្ដែតទៅវាបង្ហាញអំពីការថែរក្សាអតសញ្ញាណរបស់ខ្លួនអង្គគ្រូនៅទីនេះខ្ញុំបណ្ដាមកសហរដ្ឋអាមេរិកដូចថាយើងនៅអូស្ត្រាលីវាមិនសូវជាឃើញ ពុះពោខ្លាំងហ្នឹងណាដល់សហរដ្ឋអាមេរិកនេះអស់ចាមែនទេកូនចៅយួនណាមួយណាក៏ចេះអក្សរចេះភាសាទាំងអស់កើតទៅនេះមិនរឿងលេងសើចទេហើយស្តេស្តេស្តេ in the land មៀតមៀតមករុញចេះតែដេញមកវាភាពរឹងមាំរបស់ខ្លួនយករបស់យើងហើយមានអំណួតរបស់យើងទៀតខ្ញុំកណានិយាយនិយាយច្រើនលើកណាភាសាមួយខេត្តរបស់យើងឈ្មោះរបស់យើង ស្រុករបស់យើងភូមិរបស់យើងដែលយើងហៅរាប់ពាន់ឆ្នាំយួនទៅមកប្រហែលថា3 400ឆ្នាំចោះ វាដូររបស់យើងប្រើរាប់ពាន់ឆ្នាំបានវាជារឿងមួយវាចឹងថាมันគួរជឿណាយើងគិតយើងសិក្សាត្រឡប់មកវិញយើងពិចារណារឿងហ្នឹងមើលតើតើភាពណែភាពកំសោយណារបៀបដូចការមិនប្រុង ប្រយ័ត្នរបស់យើងហ្នឹងយើងចេះតែធ្វេសប្រហែសបដែតបដោយថាវាមិនអីទេអត់ដីយើងច្រើនដែរវាមិនអីទេ មិនអីទេយូរទៅវាវាទៅជារឿងមួយដែល យើងដោះស្រាយអត់អត់ចង់ចេញហ្មងបាទពិបាកដោះស្រាយនេះហើយគឺជាចំណុចដែលគួរកត់3រំលឹកឡើងវិញហើយក្នុងនាមជាកូនចៅជំនាន់ក្រោយកូនចៅជំនាន់ក្រោយបើចង់ធ្វើឲ្យសមជាកលបុតបោះខ្មែរក្រោម ជាដូនតាដែលអ្នកតស៊ូការពារទឹកដីហ្នឹងដូនតាយើងក៏ខំប្រឹងការពារតស៊ូទឹកដីហ្នឹងរហូតមកដល់មកឲ្យយើងក្រោយក្រោយនេះយើងនៅមានសមត្ថភាពយើងនៅមានលទ្ធភាពរស់នៅក្នុងទឹកដីហ្នឹងយើងបានដឹងរឿងរ៉ាវអស់ហ្នឹងនៅមានវត្តអារាមក៏ទុកឲ្យយើងកំពុងរស់នៅហ្នឹងហើយយើងគួរកប់បីនាំគ្នាថែទាំទីកន្លែងដែលគាត់ខំប្រឹងបន្សល់ទុកឲ្យយើងហ្នឹងឲ្យបានគង់វង្ស ដើម្បីថែរក្សាឲ្យបានគង់វង្សយើងត្រូវតែរួបរวมគ្នាអត់អោនឲ្យគ្នាអញ្ចឹងណាហើយកណាក៏លួងលោមដែរខុសឆ្គងបន្តិចបន្តួចពីរឿងឥឡូវរឿងវាចូលទៅដល់មួយមួយយៈមុននោះវាចូលទៅដល់គ្នាតាក់ទងរឿងឆ្លងខេតអូមានមាននៅក្នុង Facebook ហ្នឹងអូចោតប្រកាន់ខេតឃ្លាំងអន់ណាអូខាងនោះថាអូខាងព្រះតាពាំងមកហ្នឹង មកលេងចូលរួមអីនៅខាងឃ្លាំងហ្នឹងទៅជាប្រកាន់ខេតប្រកាន់នេះឆ្លងតលេមួយមួយយើងរងទុកទិរណកម្មយើង កំពុងប្រឈមជាមួយនឹងការធ្វើបាបអំពីរដ្ឋអំណាចកុម្មុយនីសមួយមកលើប្រជាសាសយើង យើងនៅសល់តូចហើយយើងឆ្លៀតខឹងគ្នាយើងមិនព្រមបញ្យលគ្នាយើងមិនព្រមលើកលែងទោសឲ្យគ្នា អត់អោនគ្នាបើបន្តរបៀបហ្នឹងហើយយើងផ្សព្វផ្សាយនៅការចោតប្រកាន់គ្នា ដល់ធ្ងន់ធ្ងរវាអាចคลายទៅជារឿងមួយដែលគេគេបន្តបញ្យុះយើង ពីខាងក្រោយហ្នឹងធ្វើឲ្យយើងយល់ច្រឡំថារឿងហ្នឹងទៅជាឆ្លោះគ្នាឯងដោយអត់ដឹងខ្លួនយើងធ្លាប់និយាយការ ឆ្លោះគ្នារវាងខ្មែរខ្មែរនៅខេត្តលង្ហរឿងសាលាឆទៀនរឿងវត្តភ្នំសេកគឺជំរុញពីក្រោយចំពោះអ្នកដែលមានមហិច្ឆតាចង់បានធ្វើធំចង់បាន គ្រប់គ្រងលៀបសការៈបន្តិចបន្តួច ធ្វើឲ្យបាត់បង់នៅមនសិការជាតិបាត់បង់នៅអាការស្រឡាញ់ការអាណិតអសូរនៅសក់ទុក តល់ខ្លួនរបស់ប្រជាប្រដ្ឋសាសយើងដែលដែលជាអ្នករងទុកពិតប្រកបទៅហើយគេចង់បំផ្លាញយើងគេចេះតែរុញយើងគេចង់ថាអត់ខំប្រឹងធ្វើទៅឲ្យបែកឲ្យខ្ទាតទៅឲ្យវាលាយកន្លែងហ្នឹងទៅខ្ញុំយើងនឹងលើកតែឯងឲ្យកាន់កាប់កន្លែងនេះកន្លែងនោះនឹងហើយដែលគឺថានៅក្នុងប្រវត្តិតស៊ូពីដើមមកវាតែងតែលាត់លាយ មានពុជួយគង់ដែលក្បាត់លោកអញ្ញាស៊ុនកុយនោះហើយទៅជាបែកខ្ចាយអស់កងទ័ពរបស់យើងនឹងទៅជាលខិលខាអស់លេងហើយមកទល់បច្ចុប្បន្ននឹងយើងនៅតែកើតមានរឿងនឹងតទៅទៀតតើប្រវត្តិសាស្ត្រនឹងវាទៅដើរជន់ដាននឹងដដែលដដែលប្រមាណលើកទៅបានប្រជាប្រដ្ឋខ្មែរក្រមនឹងភ្ញាក់ខ្លួនណាយើងដាក់ជាសំណួររបៀបនេះហើយបើបើតាំងខ្លួនថាជាកូនចៅរបស់អ្នកខ្មែរក្រម តើគួរជន់ដានប្រវត្តិសាស្ត្រខុសឆ្គងនឹងតដៅទៀតឬមួយយ៉ាងម៉េចចង់ធ្វើជាអ្នកតស៊ូពិតប្រកបឬមួយក៏ចង់ធ្វើជាអ្នកតស៊ូคล้ายคล้ายអញ្ចឹងណាឲ្យមានស្មារតីឲ្យច្បាស់លាស់យើងគិតមើលថាតើកំហុសឆ្គងប៉ុណ្ណឹងវាសំឲ្យយើង បង្កើតនៅការបកកែប្រកាន់គ្នាទេ តើយើងគួរប្រកាន់គ្នាយើងឬមួយយើងត្រូវនាំគ្នាទប់ទល់ជាមួយអ្នកដែលមានបំណងបំផ្លាញជាតិសាសន៍យើងឲ្យខ្ទេចខ្ទីឲ្យលាយនោះឲ្យយើងស្លាប់ជាតិឲ្យយើងស្លាប់ពូជយើងនោះតើកំហុសឆ្គងរបស់ខ្មែរគ្នាឯងនេះខ្មែរក្រមគ្នាឯងនេះវាធំធេងដូចគេទេ យើងគួរថ្លឹងថ្លែងមើលទេសូមឲ្យមានមនសិការកន្លែងហ្នឹង មុននឹងខឹងគ្នាយើងមុននឹងប្រកែប្រកាន់គ្នាយើងកពុះចំហឆ្កងដែលមិនគួរកត់បីនឹងខឹងយើងគួរគិតមើលតែយើងត្រូវខឹងអ្នកណាអ្នកណាដែលមានបំណងបំផ្លាញយើងពិតប្រកបអ្នកណាដែលមានបំណងគូមុខរបស់ខ្មែរក្រោមគ្នាយើងនឹងឲ្យយើងជល់គ្នាដល់យើងមិនដឹងខ្លួននឹងគួរកត់បីគិតកន្លែងហ្នឹងណាប្រវត្តិសាស្ត្រ ប្រាប់ថាយើងលាយដោយសារយើងឆ្លោះគ្នាដោយសារយើងប្រកាន់គ្នាដោយសារយើងអាស្មិមានអ្នកចង់ឈ្នះគ្នាឯងនេះចង់សម្ដែង ភាពខ្លាំងចំពោះគ្នាឯងប៉ិនជាមួយសាសគេឲ្យលំទោននេះនឹងប្រវត្តិសាស្ត្រប្រាប់យើងច្រើនលើកច្រើនសារណាគួរកត់បីចងចាំកុំសម្ដែងភាពអស្ចារ្យជាមួយខ្មែរក្រោមគ្នាឯងគ្មានតម្លៃទេមិនមានតម្លៃតលិសោះ អត់ទេតយើងអាចរំលឹកគ្នារំលឹកគ្នា ដោយភាសារបស់អឺអ្នកមានតម្រេះចេះដឹងមានបញ្ញាប្រើបញ្ញាឲ្យច្រើន ដើម្បីរំលឹកដាស់តួនគ្នាយើងបង្ហាញនៅសេចក្តីថ្លៃថ្នូរនៅក្នុងការរំលឹកដាស់តឿនគ្នាកុំអោយប្រើពាក្យប្រកាន់អលើកលែងលើកឡើងភូមិស្រុក យើងខឹងអ្នកណាយើងនិយាយឈ្មោះអ្នកហ្នឹងតែនិយាយភូមិស្រុកទៅវាបញ្ហាហើយតែនិយាយខេតឃ្លាំងខេតព្រះតាពាំងខេតពលាវខេតនេះខេតនោះហ្នឹងគឺគឺយើងប្រកាន់ភូមិស្រុកហ្នឹងគឺដោះមិនចេញទេដោះមិនចេញទេលើកខេតមួយទៅជល់ខេតមួយអញ្ចឹងហើយហើយអ្នកខុសនោះមនុស្សហ្នឹងមិនមែនមនុស្សខុសអស់មួយខេតទេណាមែនមនុស្សមួយខេតហ្នឹងសិតតែមានចិត្តអញ្ចឹងឯណា ហើយលេងយកឈ្មោះខេត្តតប៉ាតយកតម្រងអញ្ចឹងនោះគឺជាភាសាដែលមិនគួរកាត់បីប្រើទេដូរភាសាអស់ហ្នឹងដូរត្រឡប់មកវិញក្នុងនាមជាចាស់ទុំម្នាក់ខ្ញុំកណាសូមក្រើនរំលឹកយុវជនក្រោយក្រោយដែលក្មេងខ្វះប័ណ្ណពិសោធន៍មិនបានពិចារណាដិតដល់ឲ្យប្រើ ភាសាដែលមិនគួរកាត់បីនឹងប្រើហ្នឹងដូរការគិតនឹងត្រឡប់មកវិញខ្ញុំកណាសូមប្រកេនរំលឹកប៉ុណ្្នឹងចាស់